ឬស្ងាត់មែនអនិយាយរឿងឲ្យក្មេងៗស្ដាប់បាទនេះនិយាយអំពីការបកោនេះគុំបណូពោរសាព្រះអង្គបានត្រាស់ដឹងទៅ ជាព្រះទៅព្រះស្ដេចតម្រៃទាំងអស់ក្នុងលោកហ្នឹងក៏តែងយកម្ហូបអាហារដូចជាទឹកខ្មុំអីនោះ នោះកន្លែងកាន់ហ្នឹងមានន័យថាជាភាជដាក់ទឹកខ្មុំយកមកថ្វាយព្រះអង្គហើយខាងក្រោមហ្នឹងគេនិយាយអំពី អឺឥន្ទ្រីនុនៅឋានដោះសិនហ្នឹងក៏ក៏ធ្វើដំណើរយកចំណីចំណុកអីមកថ្វាយព្រះអង្គដូចគ្នាឯណាឥន្ទ្រីនុនេះឥន្ទ្រីនុនោះនៅខាងក្រោមព្រះអង្គហ្នឹងហើយយើងសពថ្ងៃយើងហៅគ្រុឌហ្នឹងភាសាថៃទេមកយើងហៅឥន្ទ្រីនុអូនេះមិនមែនគ្រុឌទេ បាទយើងជាហៅតាមគេហ្នឹងអសខ្លួនឯងមានហៅឥន្ទ្រីនុហ្នឹងអត់ហើយ ហើយនេះរូបពមាតាមួយរូប8តាមួយអញ្ចឹងរូបនៅហ្នឹងគឺតាក់តងទៅនឹងប្របាទសូរិយវងទី1និងពមាតាសូរិយវងទី1ហ្នឹងលោក មានពមាតាមួយទៀតមហាសីលោកហ្នឹងនៅក្នុងប្រឡោះនេះមានរូបមានរូបព្រះពីរអង្គឪពុកមួយ ម្ដាយមួយរបស់ព្រះបាទសូរិយវងទី2ហ្នឹងណាហើយចេះគេសូរិយវងទី1នៅពីលើរូបបាទហ្នឹងគេគេលៀងជើងព្រះអង្គទៅហើយហូរមក អូអញ្ចឹងរូបហ្នឹងត្រូវតែធំណាបាទរូបធំតានៅឈើអំទឹមគ្នាអញ្ចឹងវាតាមួយបីតាមួយអាឈើអញ្ចឹងឈើអញ្ចឹងរូបពីដើមវាយកទៅបាត់ហើយហើយនេះព្រះគោសពរាជ បាទណត់ប្រកោសពរាជណាបែកបែកអស់មកចំហៀងនេះឃើញស្នាមវាដាប់វាយវាដាប់វាយទៅបែកជាពីរបងរូបព្រះគោបាទរូបព្រះគោនេះនិយាយអំពីអឺព្រះនាងបញ្ញាទំនាយទាយដល់សម្ងាយហ្នឹងយើងហៅថាបន្ទាយស្រីហ្នឹងប្រែមកថាបាទំនាយស្រី អញ្ចឹងព្រះអង្គលោកទួទាយຕົកថាលុះអំណើតទៅមានពនាងមួយអង្គនេះគេណាដៃ5មកខាងហ្នឹងហើយដែលយើងហៅពនៈរាល់ថ្ងៃហ្នឹងពនៈហ្នឹងចេញមកទៅ បានបង្ក្រាបពួកព្រហ្មញ្ញសាសនានោះព្រហ្មញ្ញហើយនេះខាងពុទ្ធសាសនាពុទ្ធសាសនាហ្នឹងគ្រាន់តែទូងកងជ័យទៅខាងព្រហ្មញ្ញសាសនាហ្នឹងក៏ស្លាប់អស់ដល់អំណាចនៃពនាងហ្នឹងខ្លាំងប្រកែណាប្រើនេករីគុជសាកណ្ដឹង3000នេករីគុជសីកណ្ដឹង3000ហ្នឹងទៅ អាចបំផ្លាញ ព្រហ្មញ្ញសាសនាហ្នឹងសាពលាបានតែឃើញសពថ្ងៃព្រហ្មញ្ញសាសនាហ្នឹងចេះសាម្ដងតិចម្ដងតិចទៅគេរងថ្ងៃសាបសាបខ្លាំងមែនតើណាធ្វើអីឡើងបានណាឥឡូវព្រះខ្មែរបកាយវិញឥឡូវបាទយើងមកបន្តមកខាងណាបាទនេះវាបែងលង4ផុតទៅព្រះនាងអឺ ប៉នះហ្នឹងក៏បាននាំដំរីក្បាល3កណ្ដឹង3000ហ្នឹងវាមានកងតតំរី1000កងតខ្លា1000ធ្វើដំណើរមកជួយព្រះនគរថាពពួកនេះពពួកនេះមាន2ប៉ានេះមិនដឹងយើងចង់និយាយថាក៏នាំគ្នាបាញ់ពនាងប៉ុន្តែក្របដែលបាញ់ចេញទៅខ្លាចជាទឹកនោះយើងមើលព្រួញបាញ់ទៅអត់ដល់ពនាងទេសាឃើញទឹកអាឡងអានេះអាឡងអាឡងតំណាងឲ្យ ទឹក បាញ់ទៅចេញទឹក ឃើញទេនោះគឺព្រួញណាព្រួញបាញ់ឈរខាងឆ្វេងណាហ្នឹងអ្នកបាញ់នេះហ្នឹងក៏បាញ់ហ្នឹងក៏បាញ់បាញ់រូបព្រះនាងបាញ់ព្រះនាងនៅលើតម្រៃនោះនៅលើនោះបាទដល់ពេលបាញ់ទៅក៏ខ្លាយទៅជាទឹកអូបាទឃើញនៅឃើញព្រួញនៅព្រួញដូចស្មាត់ចឹងបាញ់ទៅសិបកើតទៅជាទឹកអូឃើញហើយព្រួញបាទចូលទៅចិត្តព្រះនាងអត់បានទេ អាហ្នឹងហើយបានចាស់ចាស់និយាយថាពេលព្រះនាងហ្នឹងយាងចាញ់មកហ្នឹងប្រកែខ្លាំងណាស់ អឺតបមីអាសាគ្រប់ទិសទីហ្នឹងពេលបាញ់ទៅក៏คลายទៅយទឹកដោយសំកាយហ្នឹងរបៀបបាញ់គ្នាទៅលិចប្រទេសណាមួយហ្នឹងទឹកលិចជួនអញ្ចឹងណាអាប្រើសាលសាសហ្នឹងចាំមកឥឡូវក៏អត់ហ៊ានបាញ់គ្នាទៀតទេប្រកកំញើគ្នាតែបាញ់គ្នាទៅវាលិចទឹកហើយយ៉ាងក្នុង Facebook ហ្នឹងគេនិយាយប្រាតែហ៊ានបាញ់ហើយលិចទឹកហើយពួកខ្មែរទៅពេលឲ្យបាញ់គេសោតបល័យហ្នឹងឲ្យកើតទៅទឹកលិចហ្នឹងមកអាណា បាញ់លិចអាហ្នឹងហ្មងយល់ទេ ឥឡូវវាការពិតចឹងមកនៅក្នុងពុទ្ធនាមនេះណាឥឡូវសងថ្ងៃឲ្យតែបាញ់បាញ់គ្នាលេចទឹកឥឡូវអត់បាញ់គ្នាអត់លេចទេព្រះព្រះកុសវារាវិញព្រះតាស្វាមនុស្សហ្នឹងព្រះតានេះអន្ត្រីនុបាទនោះកុសវារាអន្ត្រីនុនេះដូចជាព្រះគេដែរនៅឋានដល់សត្វណាបាទហើយនោះគេហៅស្វាមនុស្ស ហើយពួកអាប្រាំងសេះហ្នឹងមានដឹងថាជាព្រះពុទ្ធអង្គទី1ណាវាថាស្អីណានិយាយថាទៅនិយាយវាយើងកុំគិតគិតតែវាយើងតាមថាម៉េចម៉េចលោកប៉ូលីសបាទអេសុខសប្បាយជាទេលោកប៉ូលីសនេះរូបនេះព្រះអង្គចង់ប្រាប់យើងអំពីកាលពណៈព្រះអង្គលោកចេញមកពួកបរោះដែលសាអំពើអាក្រក់ទាំងបាមានត្រូវចាប់ យកមកហែកខ្លួនពីបាទមានន័យថាពនាងចេញមកបង្ក្រាបនោះឃើញរូបហ្នឹងបាទម្ចាស់ម្ចាស់មួយថតនោះណាឲ្យចំពីមុខឲ្យมันឃើញហ្នឹងនឹងកបូចក្បាលហ្នឹងប្រុសប្រុសហ្នឹងបូចក្បាលជើងធាក់ចាចាំពនាងខ្លាំងបកាណាពនាងហ្នឹងខ្លាំងណាបាទតែមើលរូបនេះតែមើលចិត្តនេះហែកហែកជាពីរឃើញនៅហ្នឹង ចាប់មនុស្សនឹងមកហែកបាទស្លាប់ភ្លាមភ្លាមតាតែហ៊ានប្រឆាំងមួយពនាងថាឲ្យដាក់អាវុធចោលមិនដាក់ត្រូវស្លាប់ហើយអញ្ចឹងហើយបានយើងមើលទៅមុខទៀតនេះទាញជ្រោមមើលឃើញរូបនាងនោះនោះនៅនៅអាទ្វារចូលនោះនៅទ្វារចូលនោះឃើញមានរូបនាងមួយអង្គប្រើនាគនឹងឲ្យមូខ្លាជាមួយទឹកណាឃើញនឹងខ្លាមួយខាងនោះនាគមូជាមួយទឹក អញ្ចឹងថ្ងៃក្រោយទៅមាន មានអំណាចតែមួយទេហ្នឹងនៅចំកដាលអញ្ចឹងថ្ងៃក្រោយទៅមានអំណាចតែមួយទេមានតែមួយទេមានន័យថាអំណាចមួយកុំមុនីហើយមួយសេរីហ្នឹងមានសល់តែមួយទេមួយទៀតហ្នឹងលៀកមូជាមួយទឹកអញ្ចឹងដល់ប្រទេសណាទេដែលត្រូវជាមួយទឹកហ្នឹងប៉ុន្តែក្នុងទំនាយហ្នឹងទាយថាឆឈួលចិនណាចិនទៅឆេះបាទឃើញនៅក្នុងប្រាសាទហ្នឹង ឆេះបានមកព្រិចភ្នែកណាឆេះអស់ប្រសាទមួយ បំពេចណាហើយក្រោយយន្តហោះឆេះនឹងហើយចិននឹងឡើងអត់ទាំងតាន់មកយន្តហោះឡើងអត់តាន់ទេនឹងសពសល់គឺរៀនចិនណាស្មើនឹងពាក្យថាមេត្រីអញ្ចឹងនៅក្នុងហ្នឹងគេនិយាយអំពីប្រវត្តិពនាងគ្រប់លក្ខហ្នឹងគឺជាណាគឺជាអឺព្រះនាងនាទី2ហ្នឹងហើយព្រះអង្គបានឆ្លាក់រូបនាងក្បាច់ក្បូរអីស្អាតមានហង្សនឹង គេហៅរាជហង្ហាស្វែងកាច់សម្បប់ហើយរូបមន្ត្រីនោះចាំកន្លែងនេះនឹងចង់និយាយថាមិនបាច់រយណាទេទូមគុំនឹងហើយចាំនៅក្នុងនោះសារក្បាច់គេតាក់តងស្នេហាគ្នាហ្នឹងណាជប់រូបមួយនេះរូបខាងក្រោមនេះនិយាយអំពីព្រះអង្គហ្នឹងគេណាដល់រូបខាងលើហ្នឹងនិយាយពីពនាងពនាងហ្នឹងធ្វើដំណើរស្វែងរកព្រះស្វាមីមិនបាច់រយណាទេ អូមានអាទូគុំហ្នឹងហើយហ្នឹងហើយនេះវ៉ាន់នេះរូបតំណាងឲ្យរូបព្រះបាទសូរិយវង្សទី2ឃើញទេអញ្ចឹងមានន័យឲ្យចង់និយាយថាពនាងអើយមិនទៅរកឯណាទេខាងប្រុសអាខាងក្រៅនោះមកឃើញព្រះបាទសូរិយវង្សទី2ជិះលឿនត្រីនោះហ្នឹងណានេះប្រុសខាងនេះខាងស្រីខាងនេះបាទហ្នឹងហើយ ហើយតាកតងនឹងប្រវត្តិប្រាសាទទាំងពីរហ្នឹងនិយាយអំពីទួសរតហ្នឹងបានធ្វើប្រាសាទខ្ពស់ណាស់នៅបណ្ណន់ហ្នឹងគ្រាន់តែឡើងទៅដល់លើហ្នឹងគឺថាហត់ចង់ដាច់ខ្យល់ងាប់ហ៎មនុស្សគ្រប់មនុស្សតែយើងក៏ដោយពេលហ្នឹងដល់ពេលពនាងហ្នឹងទៅប្រាសាទទួសរតហ្នឹងមុនទៅមើលពេលឡើងទៅដល់ប្រាសាទហ្នឹងហត់ចង់ដាច់ខ្យល់ហើយទៅឲ្យទួសរតហ្នឹងមកធ្វើបដិសន្ធារកិច្ចអីអីហ្នឹងពនាងដោយថាគិតថាមិនទាន់បានជួបព្រះអង្គផងព្រះអង្គដូចជា ធ្វើឲ្យពនាងហត់នឿយដូចថាអត់អត់ពេញសពរិយហារតិអីទេតែអត់មាននិយាយបតីអីទេក៏គិតក្នុងចិត្តថាតម្រាំតាមិនទាន់បានជួបផងពិបាកយ៉ាងហ្នឹងហើយតម្រាំបាន ជួបទៀតហ្នឹងពិបាកយ៉ាងណាដល់ពេលមកលេងភាសាព្រះបាទសូរិយវងទី2ពនាងសពរិយហារតិប្រសងថាឲ្យខ្ញុំនឹងបានជួបព្រះអង្គជាគូភរិយាណា ជាព្រះស្វាមីអញ្ចឹងទៅបានវាសនាហ្នឹងវាទៅ បានទៅលើព្រះបាទសូរិយវង្សទី2ដែលសារឲ្យព្រះអង្គលោកអត់ធ្វើខ្ពស់ពេលពនាង ចូលមកមានហត់ឯណាឲ្យដើរមើលរូបហ្នឹងទៅក៏សបាយចិត្តហើយដល់ពេលទៅសើនិយាយអំពីពនាងខ្លាំងប្រកាយគ្រប់កលាយអីអញ្ចឹងទៅពនាងក៏រំភើបចិត្តទៅណាចាំមកថារឿងស្នាតើយើងចេះលួងដោយទស្សរត់ធ្វើអក្រក់ក្រែដល់គេស្លាប់ ព្រះសូរិយវងទី2នឹងរីគុណអំពីពរាមលួចបាញ់ពេលលីហើយនេះអញ្ចឹងថាព្រំមាញ់សាសនាហ្នឹងមិនមែនជាសាសនាល្អទេអឺទៅលួចបាញ់គេស្អីស្អីអញ្ចឹងទៅដល់ពនាងឃើញរូបចម្លាក់ហ្នឹងទៅពនាងស្អប់ទស្សរត់កាន់តែខ្លាំងចុះថាព្រំមាញ់សាសនាហ្នឹងអាក្រក់ណាទៅលួចបាញ់គេបាញ់អីដើម្បីយកមនុស្សទៅច្បាំងនៅនគរលង្កាហ្នឹងណាមនុស្សផងនេះស្វាមនុស្សហ្នឹងហ្នឹងហើយគេលួចបាញ់ពេលលីយកសុគ្រីតទៅហ្នឹង ចេះរូបចម្លាក់កន្លែងហ្នឹងគេនិយាយអំពីព្រះអង្គក៏ចង់បយលពនាងនេះទី2ថាទស្សរៈហ្នឹងកម្មប្រមាញ់សាសនាហ្នឹងខូខើសិស័យចឹងណាអើអញ្ចឹងរឿងហ្នឹងវាវែងឆ្ងាយវាទៅរហូតដល់ការមិនស្រឡាញ់ហ្នឹងឯងបាទអឺរូបហ្នឹងមានន័យថាការការព្រះបាទអឺ យៈសោរាជហ្នឹងសម្រេចចិត្តទៅលួចកូនកំមុំអឺព្រះអឺពលបាព្រំនៅក្នុងប្រាសាទនាងហៅពនាងសុទុនរាហ្នឹងហើយដាក់លើខ្នងគោរត់ដល់ឲ្យព្រះអង្គដេញតាមដេញតាមលហូតតនអត់តនប្រងសម្លាប់ទាំងពីរអ្នកហ្នឹងប៉ុន្តែ បានសូរិយវងបានជួយទៅជួយទៅ បានព្រះអង្គលើកជើង ប្រើសិលសាសម្លាប់ហ្នឹងក៏ព្រះអង្គលោកដួលទៅ ហើយក៏សុគតពេលហ្នឹងទៅតែមុនសុគតហ្នឹងបាន ហើយយកគោទាំងពីរហ្នឹងរៀបអភិសេកឲ្យឡើងក្រោយត្រង់រាជទៅបានប្រាថាបៃតាហ្នឹងគឺជាព្រះពលបារាជទេចាំមកគេមាន ប្រាសាទតម្រៃប្រាសាទអីនៅខាងព្រះវិហារដល់សប្ងៃហ្នឹងសាងថ្វាយប៉ុណ្ណាណីណោះរូបចម្លាទៀតត្រង់ទៅនឹងនិយាយអំពីព្រះនៅមានប៉ុនពុទ្ធនាយបាទពេលព្រះនាងអឺព្រះនាងស្រីសជ័យនឹងយាងចេញមក ដែលយើងចេញមកទៅប្រទេសខ្មែរហ្នឹងក៏បានកោទាំង4ហ្នឹងហើយហើយដល់ចឹងឯសាសនាទាំង8ហ្នឹងគឺថាចង់ចង់ចង់បានពនាងហ្នឹងគ្រប់គ្នាឡើងគិតពីរឿងធ្វើស្ដាច់ធ្វើអីហើយចង់បានពនាងហ្នឹងព្រោះពនាងស្អាតណាស់ដល់ចឹងទៅពនាងអត់ដឹងថាយកអ្នកណាមួយទេក៏លើកដៃបួងសួងទៅឲ្យព្រះបិតារបស់ព្រះអង្គនៅឋានព្រះអង្គហ្នឹងចុះមកអញ្ចឹងព្រះអង្គហ្នឹងមានឧបាយ ក៏ជប់ព្រះធ្នូដល់ជប់ធ្នូហ្នឹងទៅឲ្យឲ្យព្រះអង្គហ្នឹងអ្នកទាំង8អ្នកហ្នឹងចូលទៅលើកធ្នូជ័យហ្នឹងហើយបាញ់បើអ្នកណាចូលលើកធ្នូជ័យហើយបាញ់រួច អាហ្នឹងបានបានជួពនាង ដល់សេនាទាំង8ហ្នឹងប្រកែទាំងអស់គ្នាទាំងគេទាំងយើងហ្នឹងលើកអត់រួចដល់ហើយទៅបានព្រះនិមានប៉ុនហ្នឹងព្រះនិមានប៉ុនហ្នឹងក៏ទៅលើកប្រខានហ្នឹងរួច ហើយក៏បាញ់ទៅទៅព្រៀងស្រីសជ័យនឹងព្រះអង្គត្រូវបានព្រៀបអភិសាយឡើងដឹកនាំនគរទាំង4នឹងសាថ្មីទៅ ចាឥឡូវយើងសម័យកំពុងប្រតិបតងគ្នារឿងហ្នឹងចាដល់ហើយទៅហើយដល់ហើយណាមិនមិនអីណាបាទឥឡូវយើងនិយាយអំពី ព្រះនាងស្រីសជ័យនឹងជានរណានេះមើលក្នុងរូបចម្លាក់នេះព្រះអង្គបានទាយទុកថាព្រះនាងស្រីសជ័យនឹងគឺជាបុត្ររបស់ព្រះអនុលើកដាក់នៅលើផ្លូវ ហើយនោះជាតាមនេះអត់ទេគេដូចថាជាគ្រូជាគ្រូនៅឋានប្អិនហ្នឹងណាហើយនោះជាម៉ែដោះរបស់បត្រីហ្នឹងហើយចឹងទៅក៏ហៅព្រះអង្គទាំង5នេះគេហៅរាជហោទាំង5នោះ1 2 3 4 5នោះដូចទូនក្រមណាមានពុកមាត់វែងវែងមកសួរថាចុះបុត្រីរបស់យើងហ្នឹងថ្ងៃក្រោយទៅអឺនឹងទៅកើតនៅណាឯណាអញ្ចឹងណា ដល់រាជហៅហ្នឹងក៏បានទូទាយថាអូបានចុះទៅកើតនឹងមេដាបៃតាជាអ្នកក្រនេះនាងមើលនេះរូបនេះនេះនេះម៉ែឪពុកហ្នឹងបាត់ហើយបែកបាត់ហើយណាបាទហើយរួចហើយត្រូវផ្ញើអឺទៅនឹងបារមីនេះនេះឃើញនេះកោស្វារៈនេះនឹងហើយសីស្វាសសងៃអញ្ចឹងបើចង់ទៅរកពនាងគ្រប់លក្ខអានឹងឬក៏ពនាង ស្រីសជ័យហ្នឹងតោះទៅរកឲ្យឃើញព្រះ កោស្វារៈហ្នឹងយើងឲ្យសីស្វាសហ្នឹងបានឃើញរូបនាងហើយចាំពនាងកើតហើយណាកំមុំមកហើយសប្ងៃយោបាទនិយាយអំពីហៅថានឹងបាន ទៅជាស្ដាច់នៅក្នុងភពផែនដីហ្នឹងនិយាយអំពីកបលមហា ព្រំនេះព្រះអង្គអត់ព្រមឲ្យព្រះអិនហ្នឹងទម្លាក់ពនាងនឹងចុះមកទេថាទុកឲ្យពនាងធ្វើមហាសីរបស់ខ្លួនហើយចឹងតែកបលមហាព្រំនេះជាណាសប្ងៃគឺទូទស្សរត់ យល់នៅណាបំផ្លាញប្រទេសជាខ្លួនឯងបំផ្លាញពិភពលោកហ្នឹងហើយបាននៅក្នុងមានតាំងពីតម្រៃសេះស្អីសពបែបសពសារពើហ្នឹងគ្រាន់តែឃើញក្បាលមហាព្រំចុះមកថារត់ជន់គ្នាដូចឯដូចសំងៃដូចអាមេរិកាំងវាទម្លាក់ក្របបែកនៅសេរីអញ្ចឹងហ្នឹងហើយវាធ្វើអត់ឲ្យពនាងនឹងចុះមកកើតបានប៉ុន្តែពនាងគេមានឲ្យមកកើតនឹងកូនស្ដេចណាតែកើតនឹងពនាងក្រីក្រនោះ ចឹងពេលកើធំពេញរូបពេញរាងថ្ងៃណាទើបពលឺទេពពីឋានប៉ុណ្ណឹងចុះមកคล้ายទៅជាស្រីខាងផ្កាយទៅចឹងពនាងម៉េចហ្នឹងជាកូនរបស់ព្រះអង្គណាចាំបានព្រះអង្គហ្នឹងចុះមកជប់ធ្នូហ្នឹងឲ្យបរោះលើកអ្នកណាលើកធ្នូហ្នឹងរួចអនបានពនាងជាមហាស័យនឹងសាច់រឿងហ្នឹងគេមានឆ្លាក់តុងអញ្ចឹងហើយយើងសពថ្ងៃអ្នកដែលត្រូវលើកអឺប្រខានរីរួចហ្នឹងព្រះ ខរៈមន្ត្រីហ្នឹងព្រះអង្គលោកទសេទុកនៅបាយ័នហ្នឹងគឺព្រះអង្គម្ចាស់តារារិពោគេហៅនរៈប៉ោនោះហើយចឹងសនាទាំង8ហ្នឹងអ្នកដែលដឹងហើយដូចខ្ញុំដឹងហើយអត់ទៅរវល់វល់ទេម្ចាស់បងប្រហែល7អ្នកទៀតហ្នឹងកំពុងតែខ្វាយខ្វល់ហើយតែប៉ុណ្្នឹងចោល